នៅក្នុងវីដេអូនេះអ្នកទាំងអស់គ្នានឹងឃើញខ្ញុំ surprise Debra នៅថ្ងៃ anniversary 3ឆ្នាំរបស់ពួកយើង ចង់ដឹងថា Debra មាន reaction យ៉ាងណាតោះទៅមើលទាំងអស់គ្នាអូខេជាពំនេះពំនេះពំជំរាបសួរគាត់ជាសួស្ដីទាំងអស់គ្នាខ្ញុំប៊ុនលេងសូមគុំមកកាន់វីដេអូថ្មីហើយវីដេអូថ្ងៃនេះខ្ញុំចង់ប្រាប់ថាខ្ញុំសប្បាយចិត្តមែនតើខ្ញុំរំភើបមែនតើ ចឹងថ្ងៃហ្នឹងគឺជាថ្ងៃទី13ខែមេសាឆ្នាំ2021ដែលត្រូវជាថ្ងៃគម្រប់ខួប3ឆ្នាំដែលខ្ញុំស្លាញ់គ្នាជាមួយនឹងដេប្រាតាមពិតទៅយើងស្លាញ់គ្នាមុនថ្ងៃនេះទេប៉ុន្តែ first day របស់យើងដែលយើងចាត់ទៅជា official date ហ្នឹងគឺថ្ងៃទី13ខែមេសាឆ្នាំ2020មួយហ្នឹងឯងអាចឆ្នាំ2018ហ្នឹងឯងហ្នឹងឯងពេលនោះយើងទៅលេងនៅតាខ្មៅអញ្ចឹងណាហ្នឹងឯងអញ្ចឹងថ្ងៃហ្នឹងដើម្បីគម្រប់ខួបដើម្បីអបអរសាទរខួបយី អៀនដែលចូលស្ដាប់ទេគឺថ្ងៃហ្នឹងគឺ Search University ហើយខ្ញុំមានកម្រងចង់ surprise ដេប្រាខ្លះដែលគាត់អត់ទាន់ដឹងអីដែលខ្ញុំចង់ surprise ដេប្រាហ្នឹងគឺហើយបន្តមកទៀតយើងមានអានេះអ្នកទាំងអស់គ្នាហេតុអីបានខ្ញុំមកថតផ្ទុកស្ទូឌីយោដោយសារតែស្ទូឌីយោអត់សូវមានអ្នកឡើងមកទេចឹងខ្ញុំស្រួលយកអាហ្នឹងយកមកលាក់នៅលើហ្នឹងដើម្បីកុំឲ្យគាត់ឃើញចឹងផ្ទាំងនេះគឺផ្ទាំងដែលនិយាយពីផ្កាយ ដូចថា1នាទី1នាទីគឺផ្កាយដើរខុសៗគ្នាលើមេអញ្ចឹងណាចានេះគឺថ្ងៃទី18ខែមេសាឆ្នាំ2018ផ្កាយនៅលើមេឃនៅពេលម៉ោង6:32នាទីពេលនោះពួកខ្ញុំបានជីទូកជាមួយគ្នាអញ្ចឹងណាអោផ្កាយលើមេឃជុំដើរទៅដេកឃើញមេឃលើផ្កាយ ការពិតគាត់ដឹងពីរឿងជៀនហ្នឹងហើយអ្នកទាំងអស់គ្នាដោយសារតែថ្ងៃមុនបងប្រុសខ្ញុំទេមកសួរខ្ញុំរឿងធ្វើអញ្ជៀនហ្នឹងហើយដល់ពេលទៅខ្ញុំអត់ដឹងថាបងប្រុសខ្ញុំទេសួរខ្ញុំរឿងធ្វើអញ្ជៀនហ្នឹងខ្ញុំក៏បើក speaker ហើយគាត់ក៏នៅក្នុងហើយគាត់ក៏ស្ដាប់ឮអញ្ជៀនហ្នឹងទៅហើយអញ្ចឹងខ្ញុំមួយបងប្រុសខ្ញុំក៏ក៏ហៅគាត់ថាអូខេអញ្ជៀនហ្នឹងធ្វើអត់តនថ្ងៃ anniversary ហ្នឹងទេអញ្ចឹងអញ្ជៀនហ្នឹងបានតាំងពី2ថ្ងៃមុនហ៎ ចឹងឥឡូវយើងចាំតែសប្រៃទាំងអស់គ្នាចឹងថ្ងៃហ្នឹងខ្ញុំនឹងធ្វើជា vlog ធម្មតាអត់មានអត់មានអីទេអ្នកទាំងអស់គ្នាធ្វើធម្មតា ធម្មតារហូតដល់នៅឃើញចង់សប្រៃគាត់ចាំយើងសប្រៃគាត់ទេខ្ញុំគាត់ថាខ្ញុំនឹងលាក់ជៀននេះនៅខាងក្រោយចឹងនេះទៀតខ្ញុំទៅផ្ទះដេបដាដើម្បីយកគាត់មក ទៅមួយរយៈហ្នឹងពួកខ្ញុំអត់ចេញក្រៅទៅណាច្រើនទេតែពីផ្ទះដេប្រាមកនេះទៅផ្ទះដេប្រាមកនេះទៅផ្ទះខ្ញុំចប់ប៉ុណ្ណឹងអត់មានទៅណាទោះបីជាថ្ងៃហ្នឹងឯណាម៉ាស៊ីរបស់យើងមែនតែយើងធ្វើវានៅក្នុងផ្ទះដូចឆ្នាំមុនចឹងឆ្នាំមុនយើងបានធ្វើស្ប៉ាហ្គេទីជាមួយគ្នាតែឆ្នាំហ្នឹងខ្ញុំកម្រងចាក់ដោយសារគាត់ចង់បានភួយគណិតចាក់ដោយដៃខ្ញុំផ្ទាល់អញ្ចឹងទៅខ្ញុំក៏សន្យាថាអូខេខ្ញុំនឹងធ្វើឲ្យគាត់អញ្ចឹងណាតែឥឡូវកុំឲ្យខាតពេលយូរព្រោះម៉ោង10ហើយខ្ញុំត្រូវទៅយកគាត់សិន3 hours later ចឹងឥឡូវខ្ញុំបាននាំលេខ5មកផ្ទះហើយឥឡូវយើងនឹងចាប់ផ្ដើមក្នុងការ activity ដំបូងរបស់យើងនៅក្នុងថ្ងៃហ្នឹងគឺចាក់ហ៊ានចាក់ចាក់ចាក់ចាក់ចាក់ព្រួយយើងប្រើខាងណាទៅខ្ញុំចង់បានព្រួយព្រួយធំមកព្រួយហ្នឹងគឺឲ្យរំលែងអ្នកចាក់អោចឹងទៅវា handmade ទៅឲ្យទៅចាក់ជាងពីក្តីស្រឡាញ់ចាក់ Yeah, learning to learn. Let's go. I'll get my story first? Uh-huh. You tới thằng mà chị bật Instagrammer. Baby, what are we gonna do today? We gonna cha cha cha. We're gonna knit! Yay! The leg is finally knitting. I'm so happy. Uh, oh, Happy so nice. three year anniversary. Ta-da! Ta-da! à bà không, ờ mớ mớ mớ nói tiếp nói tiếp thơm mấy chặt đang lửa ờ. màu quên and then put your eye Thúy nó gọi như thủ tục nè Châu ơi, Châu ơi, Châu ơi ơi Châu bảy, គាត់អត់មានសុំអីច្រើនសុំឲ្យតែចាក់គួយមួយសិនអឺមែនតាបងពងហៅសួននេះមើលឆ្នាំទី1 anniversary យើងធ្វើនៅណាអត់មានធ្វើអីនៅផ្ទះបងមើលផ្ទះមិនសតទៅទៀតអូ3ឆ្នាំសតើណាកើតទាំង3ឆ្នាំម៉ែជឿទេប៉ុណ្ណឹងមែនហ្នឹងនេះតែយើងបានដើរលេងមួយគ្នាច្រើនតែពេលអត់ anniversary ដើររហូត ยี่หลับชูในเรื่องแอนิเมชั่นไายห้องไอห้องเนื้อมีแมนมันเลยหัวไข่มีมันเลยสุกจัดประมุ่ยไายมาชนะไม่จังเลยจังเหรอ Yeah like who would celebrate anniversary every month I don't know it's just too much for me มองไปยัตักพักสั้นจ้าวจ้าจัมองจ้าตอปีโดน Yeah if you don't even know how to knit yet how are you supposed to c h a t still need to learn how to purl. Something is suspicious. Adam, I'm just very suspicious. Should I prank him? Okay, I'm gonna prank him. ខ្ញុំនឹងថតជាមួយទូរស័ព្ទខ្ញុំហើយខ្ញុំបិទនេះហើយទៅប្រាប់គាត់ថាអឺភ្លេចថតនឹងពេលមួយថ្ងៃនេះ Okay, we'll just wait until he comes first. Yeah, yeah, yeah, yeah, yeah, yeah, yeah, yeah, yeah. Oh, នឹងស្មានឡើងឡើងមកថាឲ្យចង់ prank ហើយទៅនឹងគាត់ថាគាត់នៅក្រុមប្រជុំមួយសិនចិត្តអត់ថ្មយនឹងសោះពីកម្មនឹង I can hear him come up chồng là ôn là ôn thơ mẹ challenge together. Chẳng quay tiết lời, cabinet thing nào. Now? Yeah, ông nhân bài tầm đón bên mặt tập nào. Ồ, ư mẹ tờ. Lấy vòng 4 bắt đấy rằng. À, 3 cái lạc bắt đấy. Ừ, ừ, ừ. What do you want to eat? McDonald's. ហើយជាទៅទិញនេះណាអូខេអ្នកទាំងអស់គ្នាឥឡូវយើងមក back to កាមេរ៉ាទូរស័ព្ទយើងវិញឥឡូវហ្នឹងខ្ញុំដំបូងខ្ញុំអត់ទាន់យកជាឲ្យគាត់ទេយើងយកផ្ទាំងនេះឲ្យគាត់សិនឥឡូវយើងបកអានេះចេញសិនអ្នកទាំងអស់ផ្លេចបកអស់មិញបាទតែកណ្ដាលគ្នា Thank you. anniversary. What's that? You know what is this? No. Let me presentation to you. Okay. This is the star អានេះគឺជាផ្កាយនៅលើមេឃនៅថ្ងៃទី13ខែ4ឆ្នាំ2018ម៉ោង6:32នាទីនៅមកវាំងនៅពេលដែលយើងនៅលើទូក It's so nice. cái cai là NLP. So yes. So happy that the anniversary. You're welcome. Chắc là nắng bóng tục ai ôn đặt tặng Chẳng phải gì mình tiết em đến đặt tặng Mình tiết gì Oh, making you cry. that. I'm trying not to cry clutter it out. Lagyan sana chat. you made it on time? Yeah. So, this is how it looks like. Mm -hmm. Do you like it? Yeah. It's cute. <gasps> Oh, and then the show inside. Yeah. ចឹងហៀគាត់អ្នកចូលរួមក៏ហត់ដែរមែន Yes ហៀអ្នកចូលរួមក៏ហត់ដែរហៀគាត់ទៅគាត់សិតតែមកដល់ហើយថាអឺជាឯងហ្នឹងតពីអតិតទៀតដល់ពួកអីគាត់ទទួលធ្វើឲ្យគេផ្សេងហីអឺអឺអឺអូលំមមក Okay as long as you love me

មហ្មងអត់តាំងពេលហ្នឹងហើយអាបៃលើខ្ញុំមិនលើសិតថាពីអត់ទេបានហើយ I believe it yeah អូយយយយបៃលើគួយកាត់ចូលទៅទេខ្ញុំមិនចេះណាយខ្ញុំទៅប៉ុណ្ណឹងវ៉ាវតែសិនជាយើងនេះទុកសិនកុំឲ្យនេះសកាត់សកាត់បៃលើអូមីគីច្បាយចិត្តអីក្មួយយេ មានអារម្មណ៍មិនដែរ It's so pretty to look at it អូអូខេឥឡូវយើងចាត់ទុកថាការ surprise នេះបានសម្រេចអត់ success យេពីឆ្នោតថៃពីអ្នកនឹងថៃយេអេបែរនេះមើលបែរនេះបែរនេះអូ you're welcome ចឹងតិចទៀតឥឡូវបងញ៉ាំឆ្ងាញ់ឯងពួកឯងបង surprise ខ្លួនឯងបាន